មិនធម្មតាលោក ខឹមវាសនាទាយដឹងមុនថា ទឹកជំនន់នឹងលិចផែនដី មនុស្សរាប់ម៉ឺននាក់កំពុងរត់ទៅឲ្យលោកជួយក្នុងនោះមានអ្នកមកពីកូរ៉េផងដែរសមត្ថកិច្ចខេត្តសៀមរាបបានបង្ហើបឲ្យដឹងថាមកទល់នឹងពេលនេះមានមនុស្សប្រុសស្រីក្មេងចាស់ប្រមាណជាង10000នាក់បានកំពុងនឹងសម្រុកមកផ្ទះរបស់លោកខឹមវាសនា ក្នុងរយៈពេល2-3ថ្ងៃចុងក្រោយនេះលោកខឹមវាសនាឲ្យពួកគេទៅស្នាក់នៅ ចំការរបស់លោកស្ថិតនៅស្រុកបន្ទាយស្រីខេត្តសៀមរាប ដើម្បីគេចផុតគ្រោះធម្មជាតិលិចលង់ពិភពលោក លោកខឹមវាសនា បានទាយថានឹងមានបាតុភូត Black Hole ដែលវានឹងធ្វើឲ្យភពផែនដីនេះជន់លិច ដោយ គ្រោះធម្មជាតិដ៏ធំ លោកបានអំពាវនាវឲ្យអ្នកជឿលោក ទៅចំការដែលជាទីអាសនៈរបស់លោក ប្រើសម្រាប់ធ្វើសមាធិស្ថិតក្នុងស្រុកបន្ទាយស្រីដើម្បីគិតផុតពីគ្រោះដ៏អាក្រក់នេះអនុប្រធានអាជ្ញាធរទន្លេសាបនៃក្រសួងធនធានទឹកនិងអូតូនិយមលោកម៉ៅហាក់ហាក់អស់សំណោចបន្តិចដែរពេលឮលោកខឹមវាសនាប្រកាសថានឹងមានទឹកជំនន់ជន់លិចពិភពលោកនេះនាពេលឆាប់ឆាប់ខាងមុខមន្ត្រីជំនាញផ្នែកអាកាសធាតុរូបនេះបញ្ជាក់ថាសូមជម្រាបថាក្រសួងធនធានទឹកនិងអូតូនិយម បានព្យាករហើយបានជម្រាបជូនអំពីស្ថានភាពទឹកជំនន់ក្នុងប្រទេសកម្ពុជាយើងហើយអញ្ចឹងដែលថាលិចលងអីនៅណានឹងខ្ញុំ ដូចជាមិនដឹងព័ត៌មាន បានមកពីណាពីព្រោះយើងមានបណ្ដាញយើងផ្សព្វផ្សាយច្បាស់ណាស់ហើយកន្លងមកនេះយើង បានជូនដំណឹងជាហោហែមកអញ្ចឹងដូច្នេះព័ត៌មាននឹងខ្ញុំគិតថាដូចជាមិនត្រឹមត្រូវទេ មន្ត្រីក្រសួងធនធាន ទឹកគ្រប់នេះសំណូមពរឲ្យប្រជាពលរដ្ឋ មុននឹងជឿព័ត៌មានអ្វីមួយដែលផ្សព្វផ្សាយតាក់ទងទៅនឹងអាកាសធាតុគួរយោងលើការផ្សព្វផ្សាយរបស់ក្រសួងធនធានទឹកជាគោលដោយមិនត្រូវជឿស្ថាប័នឬបុគ្គលដែលគ្មានមូលដ្ឋាន និងហេតុផលមិនសមរម្យឡើយតាមរយៈនេះលោកហេងសួរបានអំពាវនាវដល់ប្រជាពលករដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសកូរ៉េសូមគំលងនឹងការឃោសនាបែបអបិយជំនឿរបស់បុគ្គលមួយរូប ការបោះបង់ចោលការងារហើយវិលត្រឡប់មកកម្ពុជាវិញទាំងតក់ក្រហល់គឺប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរយើង ដែលតែងតែទទួលបានការគោរពស្រឡាញ់និងចូលចិត្តនិងចូលចិត្តពីនយោជកកូរ៉េការបោះបង់ចោលការងារនៅកូរ៉េដែលមនុស្សជាច្រើនចង់ទៅគឺជាការបោះបង់ចោលប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់ឪពុកម្ដាយនិងបងប្អូនរបស់ខ្លួនបងប្អូនធ្វើបែបនេះ គឺមិនអាចវិលត្រឡប់ទៅប្រទេសកូរ៉េពេញបានឡើយនៅពេលដែលបងប្អូន ភ្ញាក់ខ្លួន ហើយចង់ទៅម្ដងទៀតសូមបងប្អូនជឿថា ប្រសិនបើពិភពលោកនេះនឹងជួបប្រទះនូវគ្រោះមហន្តរាយកើតទៅជាទឹកជំនន់លិចលង់គ្រប់ប្រទេសដោយបុគ្គលម្នាក់នោះនិយាយមែននោះ អ្នកវិទ្យាសាស្ត្រគេប្រកាសអាសន្នទូទាំងពិភពលោកហើយហើយបើលិចលង់ពិភពលោកមែន វាមិនដែលនៅសល់តែដីចំការរបស់បុគ្គលនោះទេ វាប្រកាសជាលេខទាំងអស់តាមទិន្នន័យព្យាករណ៍អាកាសធាតុដោយបណ្ដាញព័ត៌មានកូរ៉េនិងបណ្ដាញព័ត៌មាន អន្តរជាតិធំធំក៏ដូចជាស្ថាប័នតាមដានការប្រែប្រួលបរិស្ថានអន្តរជាតិគីមីមិនមានទិន្នន័យណាមួយ បង្ហាញសញ្ញាថានឹងមាន គ្រោះធម្មជាតិនៅ ក្នុងខែសីហានេះនិងខែកញ្ញានេះឡើយបងប្អូនមានបានដឹងទេថា បងប្អូនបានទៅដល់ប្រទេសកូរ៉េគឺដោយសារជិះយន្តហោះ មិនមែនដោយសារដើរលើក្នុងរបស់ព្រះព្រំ ឬជ្រែកតាមឆ្អឹងជំនីរបស់បុគ្គលនោះឡើយហេតុដូច្នេះសូមបងប្អូនតាំងស្មារតីយកវិទ្យាសាស្ត្រជាគោលហើយយកអនាគតរបស់ខ្លួនឯងគ្រួសារខ្លួន និងសង្គមជាតិខ្លួនជាធំវិញចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ